ជារូបការកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលប្រមាណ20ឆ្នាំ កន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន នៅកម្ពុជា ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទាំងសមិទ្ធផលក្នុងទស្សនវិជ្ជានៃការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ជាការពិតការរីចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមមានដំណាក់ដំណងយ៉ាងល្អិតស្មួតស្អិតល្មួតជាមួយនឹងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឬថវិកាជាតិនៅឆ្នាំ2003មុនការចាប់ផ្ដើមអនុវត្តកម្មវិធី កែតម្រង់នេះ ចំណូលថវិកាជាតិមានប្រមាណ1.5 តែ1821ពាន់លានរៀលប៉ុណ្ណោះរីឯការចំណាយធនការជាតិមានប្រមាណ2994ពាន់លានរៀលរយៈពេល20ឆ្នាំ ក្រោយចំណូលក្រោយ ចំណូលធនការ ជាតិក្នុង ឆ្នាំ2023ត្រូវបានប៉ាន់ស្មានថានឹងមានរហូតទៅដល់ 32,936,000លានឯណោះរីឯការចំណាយថវិកាជាតិសរុបមានប្រមាណ4ម៉ឺន1537,000លានរៀលសូចនាកសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាខ្នោះ សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាទទួលបានកំណើននិងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រហូតដល់សម្រេចបាននៅចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតជាតិនៅ ឆ្នាំ2015និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ទៅកាន់ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងជាប្រទេស មានចំណូលកម្រិតខ្ពស់នៅ ឆ្នាំ2050សមិទ្ធកម្មដ៏ប្រសើរនេះក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាលក្នុងការ លើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅក៏ដូចជាលើកកម្ពស់ជីវភាពនិងគុណភាពរបស់មន្ត្រីរាជការពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើងតាមរយៈអធិភាពចំនួន4នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺមនុស្សផ្លូវទឹកនិងភ្លើងដែលសម្ដៅដល់ការកសាងនិងការអភិវឌ្ឍឥតឈប់ឈរនៅហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្តនិងមិនមែនរូបវ័ន្តលើគ្រប់វិស័យ។ រតែសំខាន់ជាងនេះ សមិទ្ធផលទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលមានការធ្លាក់ចុះជារំដាប់លើពីនេះសុខភាពដ៏ល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលមានថវិកាសន្សំគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយវាគ្រាកន្លងទៅជាអាចការឆ្លើយតបទៅនឹងស្ថានភាពមិនអំណោយផលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលក៏ដូចជាឆ្លើយតបទៅ នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗដែលมันអាចស្មានទុកជាមុនបាន